មូហាដាការច័ន្ទគុនធីឬហៅកាត់ថាមហាធ្មេះគុនធីទស្សនៈរបស់លោកមិនត្រឹមតែអប់រំដល់ប្រជាជនឥណ្ឌាតែប៉ុណ្ណោះទេ តែវាបានជះឥទ្ធិពលខ្លាំងទៅដល់ពិភពលោកទាំងមូលគោលការណ៍អង្សាររបស់លោក បានធ្វើឲ្យពិភពលោកកោតសរសើរមិនដាច់ពីមាត់សូម្បីតែ Albert Einstein ដែលជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បីក៏បាន និយាយថា មនុស្សដូច Conti នេះមិនងាយមានទេ ហើយក្មេងចំនួនក្រោយ អាចនឹងជឿថា មាន មនុស្សដូចជាលោកខាងក្រោមនេះជាទស្សនៈដ៏មានតម្លៃរបស់លោកដែលខ្ញុំនឹងលើកយកមកបកស្រាយដើម្បីជាប្រយោជន៍ដល់ជនរួមជាតិចំណុចទី1គោលដៅមហាថ្មីគុណធីបាននិយាយថាវិធីល្អបំផុត ដើម្បីស្គាល់ខ្លួនឯងច្បាស់គឺឈប់ធ្វើជាទិសកោអ្នកដទៃការស្គាល់ខ្លួនឯងច្បាស់គឺជាជំនាញសំខាន់មួយដែលយើងត្រូវមានបើយើងមិនស្គាល់ខ្លួនឯងផង យើងនឹងមិនអាចស្វែងរកគោលដៅល្អមួយដែលយើងស្រឡាញ់ពេញចិត្តបាននោះទេ ការដែលគ្មានគោលដៅពិតប្រាកដអាចធ្វើឲ្យអ្នកខាតពេលវេលាជាមួយនឹងការងារមុខរបរដែលអ្នកមិនពេញចិត្តអ្វីដែលយើងមិនអាចស្រឡាញ់ចេញពីបេះដូងវានឹងធ្វើឲ្យយើងមិនអាចបញ្ចេញសមត្ថភាពដែលយើងមានបាននោះទេ។ ជីវិតអញនិយាយបាន ថាជាការសាកល្បងុំហោះឆ្គងនឹងខ្លះជាបទពិសោធន៍ដែលយើង អាចស្វែងរកគោលដៅដ៏ពិតប្រាកដមួយនៅពេលអ្នកស្គាល់ខ្លួនឯងអ្នកនឹងកាន់តែមានទំនុកចិត្តនិងយល់ពីគោលបំណងរបស់ខ្លួនអ្នក ហើយអ្នកនឹងចាប់ដើមចេតពលទៅកាន់មនុស្សជុំវិញខ្លួននិងសង្គមជាតិមហាថ្មេះគុណធីលោក មានគោលដៅដ៏ធំមួយ គឺបំរើប្រជាជនទាំងអស់រឿងទាំងនេះហើយដែលធ្វើឲ្យលោក ទទួលបានភាពជឿជាក់និងទំនុកចិត្តពីប្រជាជនឥណ្ឌារាប់លាននាក់ដូច្នេះដើម្បីខ្លាចជាអ្នកដឹកនាំមួយរូបដំបូងយើងត្រូវមានគោលដៅសម្រាប់ខ្លួនឯងជាមុនសិនបើមានគោលដៅច្បាស់លាស់ហើយនោះមិនខ្វះអ្នកចូលរួមជាមួយអ្នកនោះទេដូចជាការបណ្ដាក់ទុនជាដើមចំណុចទី2ការតស៊ូ គុនធីលោកបាននិយាយថាដំបូងគេធ្វើប្រងើយដាក់អ្នក បន្ទាប់មកគេសើចហើយវិអ្នកចុងបញ្ចប់អ្នកគឺជាអ្នកឈ្នះការតស៊ូគឺជាជំនាញមួយដែលមិនងាយនឹងមានអ្នកណាធ្វើបាននោះទេទីមទីឲ្យយើងមានការបដិញ្ញាចិត្តពោះទៅលើគោលដៅរបស់យើងទោះជាមានឧបសគ្គយ៉ាងណាក៏យើងមិនរាថយដែរនៅពេលដែលមហាថ្មីគុនធីលោកទីមទីឯករាជ្យឲ្យប្រទេសឥណ្ឌា លោកត្រូវបានគេជេរប្រមាថវាយដំនិងចាប់ដាក់គុកតែអាវុធដ៏មុតស្រួយរបស់លោកគឺការតស៊ូអត់ធ្មត់លោកមិនដែលចុះចាញ់នឹងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសនោះទេចុងបញ្ចប់ប្រទេសឥណ្ឌាក៏ទទួលបានឯករាជ្យពីប្រទេសអង់គ្លេសដូចនេះបើយើងចង់ខ្លាចជាអ្នកដឹកនាំយើងត្រូវប្រកាន់ភ្ជាប់ការតស៊ូមិនចុះចាញ់ដើម្បីឈ្មោះទៅរកជោគជ័យរបស់យើង។ ចំណុចទី3ភាពស្មោះត្រង់លោកគុណធីបាននិយាយថាការពេញចិត្តគឺជាការខិតខំប្រឹងប្រែងធ្វើអ្វីមួយអស់ពីលទ្ធភាពមិនមែនគ្រាន់តែចង់សម្រេចលទ្ធផលនោះទេភាពស្មោះត្រង់មានច្រើនបែបច្រើនយ៉ាងដូចជាការមិននិយាយកុហកមានសិលធម៌ស្មោះត្រង់នឹងខ្លួនឯងគ្រប់ច្បាប់ជាដើមតែអ្វីដែលមហាថ្មេគុណធីលើកឡើង នៅពេលនេះគឺភាពស្មោះត្រង់នឹងខ្លួនឯង លោកគឺជំនួសដោយស្មោះត្រង់ហើយស្មោះត្រង់ជានិច្ចភាពស្មោះត្រង់គឺជាច្បាប់មាសរបស់លោកបើមនុស្សម្នាក់មានការបដិញ្ញាចិត្តក្នុងការបំពេញភារកិច្ចបើទោះបីជាភារកិច្ចនោះមិនជោគជ័យក្តីតែអ្នកមានភាពស្មោះត្រង់ចំពោះខ្លួនឯងក្នុងការបដិញ្ញាចិត្តធ្វើការងារឲ្យចប់ចុងចប់ដើមមិនទុកវាចោលនៅពាក្យកណ្ដាលផ្លូវនោះទេនេះហើយជាភាពស្មោះត្រង់ ចំណុចទី4អហិង្សាលោកគុនធីបាននិយាយថាភ្នែកទល់នឹងភ្នែកវានឹងធ្វើឲ្យពិភពលោកខ្វាក់បើយើងដាក់ទណ្ឌកម្មទៅលើមនុស្សដែលប្រើអំណាចគូខើមកលើយើងយើងក៏មិនខុសពីពួកគេដែររឿងទាំងអស់នេះមិនត្រូវបានដោះស្រាយដោយការប្រាំអំពើហិង្សាទល់នឹងអំពើហិង្សាទេព្រះពុទ្ធក៏បានពោលដែរថា ពីរងាប់ដោយការមិនចងពៀនិយាយចំកំហឹងនិងការស្អប់មិនអាចធ្វើហេតុការបានប្រសើរឡើងទេ លទ្ធផលនៃកំហឹងគឺមានតែផលអវិជ្ជមានតែប៉ុណ្ណោះនៅពេលដែលមហាធិគុណវីបានគៀងគោប្រជាជនឥណ្ឌារាប់លាននាក់ប៉ុន្តែលោកមិនដែលញុះញង់ឲ្យពួកគេប្រាអំពើហិង្សានោះទេដូច្នេះមេដឹកនាំពិតប្រកបគឺត្រូវតែជាឆ្ងាយពីអំពើហិង្សាដោយយកវិធីអហិង្សាដើម្បីសម្រេចគោលដៅទើបជាផ្លូវដ៏ប្រសើរ។ ចំណុចទី5ធៀបខ្លាំងមនុស្សទុនខ្សោយគឺមិនអាចអភ័យទោសឲ្យនរណាម្នាក់នោះទេ មានតែមនុស្សខ្លាំងប៉ុណ្ណោះដែលអាចអភ័យទោសឲ្យអ្នកដទៃបានភាពខ្លាំងនៅត្រង់នេះ លោកចង់និយាយពីការជាស្រ័យប្រកបដោយធម៌មេត្តាវាងាយស្រួលណាស់ក្នុងការសងសឹកតែវាពិបាកណាស់ក្នុងការអត់ទោសឲ្យអ្នកដទៃវាត្រូវទាមទារយើងមានបេះដូងទូលំទូលាយ ការភ័យទោសអាចនិយាយបាន ថាជាការសងសឹកមួយដែរចំពោះអ្នកដែលមិនព្រមកាយកំហុសពួកគេនឹងទទួលភាពអាម៉ាស់នៅពេលដែលយើងអត់ទោសឲ្យគេក្នុងនាមជាអ្នកដឹកនាំការអភ័យទោសពិតជាសំខាន់ណាស់ការគុណធីនៅវ័យជំទង់លោកធ្លាប់ប្រពុតខុសជាច្រើនលើកច្រើនសារហើយលោក បាននឹកស្ដាយកំហុសសារភាពប្រាប់ឪពុករបស់លោកឪពុករបស់លោកបែរមិនស្ដីមិនទោសហើយបានកោតសរសើរពីភាពក្លាហានរបស់លោក ការពីទោសនៅកំហុសឆ្គងនេះហើយធ្វើឲ្យមនុស្សឈប់កុហកដើម្បីដោះសារពីបញ្ហាដែលខ្លួនបានធ្វើខុសចំណុចទី6ការផ្លាស់ប្ដូរលោកគុណធីបាននិយាយថាអ្នកត្រូវតែផ្លាស់ប្ដូរខ្លួនឯងជាមុនសិនបើអ្នកចង់ផ្លាស់ប្ដូរពិភពលោកនរណាក៏ដោយគង់នឹងមានការផ្លាស់ប្ដូរក្នុងជីវិតជារឿងធម្មតា ដើម្បីឈានដល់ការផ្លាស់ប្ដូរឲ្យជីវិតយើងកាន់តែប្រសើរយើងត្រូវមានសក្តានុពលដើម្បីផ្លាស់ប្ដូរជីវិតប្រកបដោយភាពវិជ្ជមានក្នុងជីវិតគ្រប់ពេលវេលាការផ្លាស់ប្ដូរគឺ ត្រូវប្រកបដោយសន្តិភាពដូច្នេះមេ ដឹកនាំត្រូវចេះផ្លាស់ប្ដូរខ្លួនឯងឲ្យ ប្រសើរទៅតាមបរិបទសង្គមចំណុចទី7 ទ្រព្យសម្បត្តិដ៏មានតម្លៃមិនមែនមានប្រាក់ទេគឺសុខភាពល្អមហាថ្មីគុណធីបានចាត់ទុកសុខភាពជាកត្តាសំខាន់បំផុតសម្រាប់ស្វែងរកជោគជ័យការទទួលបានសុខភាពល្អមិនមែននិយាយពីរាងកាយរឹងមាំតែមួយមុខនោះទេគឺរួមទាំងសុខភាពផ្លូវចិត្តផងនោះយើងត្រូវការធម៌ពលរាងកាយដើម្បីមានកម្លាំងធ្វើការប្រចាំថ្ងៃប៉ុន្តែបើពួកគេគ្មានកម្លាំងចិត្តផងកម្លាំងកាយនឹងគ្មានប្រយោជន៍អ្វីទាំងអស់ គុនធីគាត់មានរាងកាយស្គមស្គាំងប៉ុន្តែគាត់អាចដើររាប់រយគីឡូដើម្បីប្រឆាំងនឹងច្បាប់អំបិលរបស់ចក្រភពអង់គ្លេសបើអ្នកមានកម្លាំងចិត្តដ៏រឹងមាំហើយកម្លាំងចិត្តនេះឯងនឹងរុញឲ្យកម្លាំងកាយគ្មាន ដែនកំណត់ដូចនេះក្នុងនេះទីអ្នកដឹកនាំត្រូវថែរក្សាសុខភាពទាំងផ្លូវចិត្តផ្លូវកាយឲ្យបានល្អនិងមានគំនិតវិជ្ជមានគ្រប់ពេលវេលា ចំណុចទី8ឆន្ទៈលោកគុណធីបានពោលថាគ្មាននរណាអាចឲ្យខ្ញុំឈឺចាប់ដែលគ្មានការអនុញ្ញាតពីខ្ញុំនោះទេឆន្ទៈគឺជាសមត្ថភាពគ្រប់គ្រងគំនិតនិងអំពើរបស់មនុស្សដើម្បីសម្រេចនូវអ្វីដែលគេចង់បានឬជាអារម្មណ៍នៃការបដិញ្ញាចិត្តមូលមុតក្នុងការធ្វើអ្វីមួយដែលគេចង់ធ្វើនិយាយម្យ៉ាងទៀតឆន្ទៈគឺជាសមត្ថភាពរបស់មនុស្សដែលកំណត់យ៉ាងច្បាស់លាស់ក្នុងគោលបំណងតម្រង់ទិសទង្វើរបស់មនុស្ស និងដឹកនាំទង្វើនោះឆ្ពោះទៅរកគោលបំណងនិងតម្រង់ទិសអ្វីបានកំណត់រួចទៅហើយដូចនេះពាក្យដែលលោកគុណធីបានពោលខាងលើគឺចង់សំដៅទៅលើឆន្ទៈនៃការគ្រប់គ្រងលើខ្លួនឯងដោយលោកតាបុត្រវងបានពោលថាបិទតែត្រចៀកខ្លួនឯងទៅកុំទៅក្តៅនឹងមាត់គេដូច្នេះជាងគូទៅចាក់ចេញពីសម្ដីដែលគ្មានប្រយោជន៍ទង្វើដែលអត់ន័យ គឺវាធ្វើឲ្យយើងខាតតែពេលវេលាឥតប្រយោជន៍ទៅវិញទេយើងគួរតែស្វែងរកអ្វីដែលល្អមកដាក់ក្នុងជីវិតយើងទើបជាការប្រសើរ។